Mm-hmm. នឹងត្រង់ ពាក្យពេលពំនីថ្លែងចោចាអមេបបកនឹងអីតាជួយត្រាយបញ្ហាពីរឿង oh, oh, oh, you. តែចិត្តខ្លាចទៅជលហួងទៅហើយអោប្រលិតប្រឡំចិត្តដើយកុំចំបែកគេហើយភ្លឺបងមានមកពេលរៀមនៅថ្នាក់ធ្នូ vừa បងថ្នាក់ណាយធ្នមថាមិនចោលអូនទេ បងថ្នាក់ណាយធ្នមថាមិនចោលអូនទេ កុំព្រួយ ពីទីអីនេះទេគ្មានពេលប្រត់ណាយើងចូលហូបការសិនទេអត់មានលុយចងដៃទេហើយសុំគេមកពេល